នៅក្នុងរាត្រីនេះផងដែរសម្រាប់ការប្រកួតនេះគឺជាការប្រកួតដែលអាចនិយាយបានថាជាការបង្ហាញថាតើ Manchester United មានការប្រែប្រួលនិងមានការផ្លាស់ប្ដូរដែរឬទេនៅក្នុងរាត្រីនេះបើនិយាយអំពីពីប្រកួតដំបូងរបស់ Manchester United ហាក់បីដូចជាធ្វើបានល្អក្រោមការដឹកនាំរបស់លោក Mikel Carrick យើងឃើញថាសម្រាប់បាទអ្វីដែលខ្ញុំបានមើលឃើញ Manchester United លេងគឺណែនល្អនៅក្នុងតំបន់ការពារបាទមានការចោះជួយគ្នាច្រើនបាទពីសំណាក់ដូចជាបាទ Bruno Fernandes ក៏ចោះជួយ បាទមានតាំងពី Rafford នឹងក៏ចុះជួយបាទមានតាំងពី Cristiano Ronaldo នឹងក៏ចុះជួយថិននៅក្នុងតំបន់ការពារបាទអញ្ចឹងមានន័យថាសម្រាប់មកដល់ពេលនេះ Manchester United ថាដូចជាមួមល្អថិននៅក្នុងតំបន់ការពារប៉ុន្តែបើមួមការពារវាពិបាកដែរនៅក្នុងពេលដែលយើងត្រូវប្រយុទ្ធបាទក៏ព្រោះតែបើសិនជាយើងកលេចទៅមើល Manchester United បាទត្បិតតែការពាររបស់គាត់គឺមានភាពល្អប្រសើរប៉ុន្តែការគ្រប់គ្រងបាល់របស់គាត់គឺនៅមានចន្លោះប្រហោងចន្លោះប្រហោងដដែល បាទចន្លោះប្រហោងដែរការបញ្ជូនបាល់របស់គាត់ហាក់បីដូចជា មិនសូវជាចំគោលដៅល្អទេសម្រាប់មិត្តរួមក្រុមបាទការបញ្ជូនបាល់មិនចំគោលដៅគឺវាតាក់ទងអំពីការហែកបាល់បាទហែកបាល់មិនយកបាល់មកហែកទេបាទន័យថាមិត្តរួមក្រុមហែកឲ្យគ្នាដើម្បីងាយស្រួលនៅក្នុងការបញ្ជូនបាល់បាទខ្ញុំមើលទៅមើលមើលទៅឃើញថាសម្រាប់ Manchester United នៅពេលដែល counter ហាក់បីដូចជាអត់ចេះ counter ទេបាទហាក់ដូចជាមិនចេះ counter ហ្មង បើមិនសិនតែយើងកលែកមើលទៅឃើញនៅពេលដែលបាល់ត្រូវ counter 2ទៅ3នាក់ទៅមុខអីបាទគាត់អត់ទៅមុខទេបាទគាត់ចាំសិនបាទគ្រាន់តែមកចាំហ្នឹងគឺកីឡាករខ្សែការពារវិញគេហ្នឹងគេចុះអស់ហើយបាទអញ្ចឹង counter attack គឺលឿនណាស់អត់អាចបាទយឺតអញ្ចឹងបានទេបាទពេលខ្លះបាល់គ្នា3នាក់រត់ទៅខ្សែការពារគេរត់តាមជាមួយអត់ដឹងថាខ្លួនឯងត្រូវបោះឲ្យទៅអ្នកណាដើម្បីឲ្យមានប្រសិទ្ធភាពនៅក្នុងការរកគ្រាប់បាល់ អានឹងគឺជាចំណុចរបស់ Manchester United ដែលបច្ចុប្បន្នដែលយើងបានកលេចទៅមើលឃើញទាំងអស់គ្នាហើយតំបន់ការពាររបស់គាត់បច្ចុប្បន្នគឺមានភាពល្អប្រសើរមែនទេបាទយប់នេះបាទបើសិនជាយើង និយាយអំពី Manchester United គឺត្រូវអាចដឹងថាតើមានអ្វីប្រែប្រួលដែរឬអត់ឯនៅក្នុងរាត្រីនេះបាទពីមុនយើងនិយាយថា ល្អប្រសើរណាឈ្នះទៅលើ Villarreal ស្មើជាមួយនឹង Chelsea បាទហើយការប្រកួតនេះក៏ជាការប្រកួតដែលអាចបង្ហាញថាតើ Michael Carrick គាត់អាចធ្វើបានល្អដែរឬទេ បាទនៅក្នុងរាត្រីនេះសម្រាប់វត្តមានរបស់គ្រូបង្វឹកថ្មីឬក៏ manager ថ្មីលោក Ralf Rangnick បាទនៅមិនទាន់អាចមកដឹកនាំ Manchester United បានទេដោយតាក់ទងជាមួយនឹងបញ្ហា visa បាទអញ្ចឹងក៏អត់ទាន់អាចបំពេញសិភៅការងារបានទេប្រសិនបើ visa របស់គាត់នឹងនៅកំពុងតែមានបញ្ហាបាទអញ្ចឹងកំពុងដោះស្រាយបញ្ហាចំណុចនេះប៉ុន្តែលោក Rangnick បានមកកាន់ Manchester United ជាពិសេសនៅកាន់ទីលាន Old Trafford រួចរាល់ហើយបាទប៉ុន្តែ បើតាមការលើកឡើង គឺ Michael Carrick នៅមិនទាន់បាននិយាយជាមួយនឹងលោក Rangnick បាទ Rangnick មិនទាន់និយាយមួយម៉ាត់នៅឡើយទេបាទអត់ទាន់និយាយគ្នាទេរវាងបាទគ្រូបង្វឹកបណ្ដោះអាសន្នជាមួយនឹងគ្រូបង្វឹកបណ្ដោះអាសន្នថ្មីនៅតែបណ្ដោះអាសន្នដដែលបាទតកតងជាមួយនឹងរឿងនេះដែរបាទសម្រាប់លោក Rangnick បានបង្ហើបបាទបើសិនជាយើងមើលប្រវត្តិរបស់គាត់ណាក្នុងនាមជា manager គាត់អត់ជោគជ័យទេ ប៉ុន្តែលោករេកនេះនេះគឺគាត់ជោគជ័យជាមួយនឹងបាទថ្នាក់ដឹកនាំជាមួយនឹងថ្នាក់លើបាល់ទាត់ទៅវិញមានន័យថាគាត់បង្កើតប្រព័ន្ធបាទគាត់ជាអ្នកបង្កើតប្រព័ន្ធបាទហើយគាត់ជួយពង្រឹងពង្រឹងច្បាប់នៅក្នុងបាល់ទាត់តែម្ដង ភាគច្រើនតួនាទីរបស់គាត់គឺជា sport director បាទហើយមកកាន់ Manchester United នេះគឺ manager រយៈពេលតែចប់រដូវកាលនេះទេផុតរដូវកាលនេះគាត់នឹងក្លាយទៅជា consultant បាទបានន័យថាអ្នកដែលពីគ្រោះនឹងផ្ដល់យោបល់ឲ្យទៅកាន់ Manchester United វិញបាទបើសិនជាយើងនិយាយអំពីប្រាក់ខែរបស់គាត់ពេលដែលគាត់នៅលោកូម៉ូទីវមូស្គូគឺគាត់ក្នុងមួយឆ្នាំទទួលបានដូចជា3.7លានផោនបាទប៉ុន្តែមកកាន់ Man U ដូចជាគុណនឹង2បាទគាត់បានជាង7.5លានទៅ8លានផោនបាទប្រាក់ខែរបស់លោក Ragnick នេះគឺខ្ពស់ជាង Ole Gunnar Solskjaer បាទអញ្ចឹងមើលក្នុងពេលនេះផងដែរបើសិនជាយើងនិយាយ អំពី Manchester United យើងអាចនិយាយបានថាកំពុងតែងើបបាទឲ្យចេញ ពីភាព មិនប្រក្រតីគឺភាពដែលមិនល្អរបស់ខ្លួនឲ្យ មានភាពល្អប្រសើរឡើងក៏លេខទៅមើល Arsenal មួយរយៈនេះប្រិមត្តបានឃើញហើយសម្រាប់ Arsenal ពេលដើមរដូវកាលគាត់លេងមិនបានល្អតតែសោះជួបចាញ់គេហៅថាក្រុមជួបចាញ់ជួបអីចាញ់នឹងបាទប៉ុន្តែក្នុងរយៈពេល10ប្រកួតចុងក្រោយនេះ Arsenal ហាក់ធ្វើបានល្អ ច្រើនបាទចុងក្រោយចាញ់លីវើពូលប៉ុន្តែទោះបីយ៉ាងណាក៏ដោយគាត់ចាញ់ក្រុមដែលមានលទ្ធភាពនិងសមត្ថភាពខ្ពស់ជាងគាត់ដែលសមត្ថភាពគាត់ពេលបច្ចុប្បន្ននេះគឺมันអាចប្រៀបធៀបជាមួយនឹងលីវើពូលมันអាចប្រៀបធៀបជាមួយនឹង Chelsea ហើយក៏มันអាចប្រៀបធៀបជាមួយនឹង Manchester City បានដែរបើសិនជាសឹងតែនិយាយពេលថា Arsenal ពេលនេះសឹងតែมันអាចប្រៀបធៀបជាមួយនឹង Manchester United បានទៅទៀតបើសិនជាយើងក៏លេខទៅមើលកីឡាកររបស់ Manchester United ទាំងជុង ទៅប្រៀបធៀបជាមួយនឹងកីឡាកររបស់ Arsenal ទាំងជុងបានយើងដឹងថាកម្រិតកីឡាកររបស់ Manchester United គឺមានកម្រិតខ្ពស់ជាងកីឡាកររបស់ Arsenal បាទកម្រិតខ្ពស់ជាង Arsenal មករយៈក្រោយនេះគាត់ធ្វើបានល្អច្រើនទើបតែចាញ់ប្រកួតដំបូងរបស់គាត់គឺចាញ់បាទក្នុងចំណោម10ប្រកួតចុងក្រោយចាញ់ប្រកួតដំបូងគឺចាញ់ជាមួយនឹង Liverpool ក្នុងលទ្ធផល4-0បាទហើយយើងអាចនិយាយបានថាសម្រាប់ការប្រកួតនេះក៏ជាការប្រកួតដែលបង្ហាញដែរថាតើ Arsenal ដល់ណាហើយហើយ Man U នោះដល់ណាហើយបើសិនជាយើងមើលទៅកាន់ការប្រកួតចុងក្រោយរវាងក្រុមទាំងពីរបាទសម្រាប់ Manchester United ប៉ះក្រុមខ្លាំងពេកបាទការគ្រប់គ្រងបាល់របស់ Manchester United ជាមួយនឹង Chelsea គឺគ្រប់គ្រងបានតិចណាស់បាទភាគច្រើនហ្នឹងគឺបិទបាទបើសិនជាយើងនិយាយពី Arsenal ការប្រកួតចុងក្រោយរបស់គាត់បាទគាត់ក៏ដូចជាមិនប៉ះជាមួយនឹងក្រុមអីធំដុំប្រហែលដែរ បាទអញ្ចឹងក៏ពិបាកលើកឡើងដែរបាទគាត់ប៉ះជាមួយនឹងញូកុសលទេប៉ុន្តែការប្រកួតជាមួយនឹងញូកុសលនេះយើងទៅមើលទៅយើងអាចនិយាយបានថាគឺមានភាពគួសមបើនិយាយថាឲ្យល្អមកនៅទេ បាទសម្រាប់អាសនលតែគ្រាន់ថាគួសមអឺរឿងចាប់ឆ្ងាយតិចប្រិមិត្តសម្រាប់អាសនលរឿងចាប់ឆ្ងាយតិចមិនខ្ញុំក៏លេចមើលទៅថាមិនដឹងថាគាត់ខ្វះតំបន់ណាពិតប្រាកដសឹងតែនិយាយថាអាសនលឥឡូវគឺខ្វះគ្រប់តំបន់តែម្ដង បាទសឹងតែនិយាយថាខ្វះគ្រប់តំបន់តែម្ដងសម្រាប់អាសនលនៅពេលនេះបាទគាត់ត្រូវការបន្ថែមជាមួយនឹងកីឡាករប្រមាណអ្នកទៀតដើម្បីឲ្យវាមានភាពល្អប្រសើរបច្ចុប្បន្ននេះសម្រាប់អាសនលកីឡាករដែលខ្ញុំកំពុងតែកលេចមើលទៅមានការគេហៅថាល្អប្រសើរច្រើននោះគឺតំបន់ខ្សែការពារគឺមាន Ben Wai បាទហើយជាមួយនឹងកីឡាករជប៉ុន Tomiyasu បាទពីររូបនេះហាក់បីដូចជាលេចធ្លោច្រើននៅ Arsenal បាទសម្រាប់ពីររូបទៀតមួយទៀតគឺ Emil Smith Rowe ហើយជាមួយនឹង Martin Odegaard 4រូបនេះខ្ញុំឃើញថាមានភាពល្អប្រសើរសម្រាប់ Arsenal បាទបើយើងនិយាយបន្ថែមមួយរូបទៀតគឺ Bukayo Saka បាទដែលគាត់គឺជាអ្នកដែលធ្វើបានល្អច្រើនបាទជួយទៅកាន់ Arsenal បាទយើងក៏លេចទៅមើលអូបាម៉ាយ៉ាងវិញអត់កើតទេមករយៈនេះបើសិនយើងនិយាយទៅគាត់ចាស់ហើយបាទហើយនិយាយទៅការខំប្រឹងប្រែងរបស់គាត់ក៏វាហាក់បីដូចជាដល់ពេលវេលាទៅហើយដែរបាទ standard league ឯអាសាក់ Man U Spur អូយគូ Man U យល់ល្អកុំអីបាទយប់នេះដូចជាអត់ឲ្យជេកទេត្រូវអត់បាទ0អូបាទ Man U ឲ្យជេកទៅ Arsenal បាទកន្លះស្និតដាច់ បាទក្នុងនោះផងដែរសម្រាប់ Man U លេងទឹកដីខ្លួនឯងកាលពីរដូវកាលមុនណាឲ្យជេកទៅកាន់ Arsenal កន្លះស្និតដាច់ Arsenal ស៊ីបច្រាស់វិញ1-0បាទបាទនេះខ្ញុំគិតថាមានអត្រាស្មើច្រើនសម្រាប់ក្រុមទាំងពីរ បាទកុំទាន់អានលើកឡើងតោះយើងនិយាយអំពីការប្រកួតនៅក្នុងរាត្រីនេះវិញបាទបើសិនជាយើងនិយាយពីប្រវត្តិបាទប្រវត្តិនៅក្នុងការជួបគ្នារវាងក្រុមទាំងពីរមានរហូតដល់234លើកក្នុងនោះផងដែរ Manchester United ឈ្នះ97ស្មើ53និងចាញ់84លើកបាទឈ្នះតិចតួចទេបាទ83ជាមួយនឹង84បាទ84ជាមួយនឹង97បើយើងនិយាយទៅខុសគ្នាចំនួន13លើក បាទការប្រកួតក្នុងទឹកដី Manchester United មានចំនួន112លើក Manchester United ឈ្នះ64ស្មើ29និងចាញ់តែ19លើកទេអញ្ចឹងបើយើងនិយាយអំពីការប្រកួតក្នុងទឹកដី Old Trafford បាទបើសិនយើងនិយាយ112ប្រកួតចាញ់19ប្រកួតមានន័យថាតែ15%ទេបាទក្រៅពីនឹងគឺ85%ទៀតបាទគឺ Manchester United ក៏ឈ្នះហើយបាទ បាទភ្លេចកាត់20%ទៀតស្មើបាទបាទបើនិយាយទៅ112ប្រគល់នេះគឺ Man U លេងនៅក្នុងដី Old Trafford គឺគាត់ឈ្នះ60%ហើយបាទអត់ដែរសូវចាញ់ទេគាត់ចាញ់តែ15%ទេបាទ បើសិនជាយើងនិយាយអំពីការប្រកួត Premier League រឿងក្រុមទាំងពីរឆ្លងប៉ះចំនួន184លើក Manchester United ឈ្នះ75លើកស្មើ46និងចាញ់63លើកការប្រកួតក្នុងទឹកដី Manchester United មាន92លើកឈ្នះ51លើកស្មើ26លើកនិងចាញ់តែ15លើកទេអញ្ចឹងយើងអាចនិយាយបានថាការប្រកួតក្នុងទឹកដី Man U Man U តែងតែធ្វើបានល្អប្រសើរជាងបើសិនជាយើងនិយាយអំពីការប្រកួតក្នុងទឹកដី Manchester United ដែលឈ្នះចុងក្រោយបំផុតទៅលើ Arsenal នោះ គឺស្ថិតនៅក្នុងរដូវកាល2017 2018អញ្ចឹងមានន័យថារយៈពេលវា4រដូវកាលណា3រដូវកាលហើយបាទ17 18បាទ18 19 19 20 20 21 3រដូវកាលហើយ ដែល Manchester United នឹងមិនទាន់អាចយកឈ្នះ Arsenal បានទេនៅក្នុងទឹកដីរបស់ខ្លួន បាទអញ្ចឹងតើនេះគឺជារដូវកាលទី4ដែរឬទេ ដែល Manchester United អត់អាចយកឈ្នះទៅលើ Arsenal បានបាទបើសិនជាយើងនិយាយអំពីប្រមាណប្រកួតចុងក្រោយនេះ Manchester United បាទយកឈ្នះទៅលើ Arsenal ចុងក្រោយបំផុតនៅនៅរដូវកាល2017 2018ដូចគ្នាបាទដែលយកឈ្នះហ្នឹងគឺស្ថិតនៅក្នុងលទ្ធផល2ទល់នឹង1 3រដូវកាលហើយ Manchester United មិនទាន់យកឈ្នះទៅលើ Arsenal ម្ដងណាទេ បាទធ្លាប់ឈ្នះ FA Cup 2019ណាបាទតែសម្រាប់ Premier League នៅទេ បាទនៅទេ បើយើងនិយាយអំពីរដូវកាលមុនទឹកដីរបស់ Manchester United Arsenal យកឈ្នះក្នុងលទ្ធផល1ទៅ0ទឹកដី Arsenal ក្រុមទាំងពីរស្មើគ្នាក្នុងលទ្ធផល0ទល់នឹង0បាទ5ប្រកួតចុងក្រោយរវាងក្រុមទាំងពីរសម្រាប់ Manchester United ឈ្នះ1ស្មើ2ចាញ់2ការប្រកួតទឹកដី Old Trafford 5ប្រកួតចុងក្រោយឈ្នះ2ស្មើ1ចាញ់2ពីប្រកួតចុងក្រោយអត់ទាន់ឈ្នះទេសម្រាប់ការប្រកួតក្នុងដីរបស់ខ្លួនចាញ់ Liverpool 5ទល់នឹង0ចាញ់ជាមួយនឹង Manchester City នឹង2ទល់នឹង0បាទ បាល់ចំណុះមានអត្រាស្មើច្រើនប្រិមិត្ត5ប្រកួតចុងក្រោយរបស់អាសនលឈ្នះ4ចាញ់1ការប្រកួតការដី5ប្រកួតចុងក្រោយឈ្នះ2ចាញ់2ស្មើ1បាទកីឡាករនៅក្នុងរាត្រីនេះ Edison Cavani ពូលប៉ុកបាហើយជាមួយនឹងបាទអឺវ៉ារ៉ានអត់បានចូលរួមនេះរាត្រីនេះសិទ្ធិអ្នកឈឺបាទហើយសម្រាប់លោកសទៀតសោតហ្នឹងក៏មិនទាន់ស្រួលបួរដែរនៅក្នុងការចូលរួមហើយសម្រាប់រាត្រីនេះផងដែរហ្នឹងគឺអឺម៉ាក់ខាយ ផុតពីការជួហើយបាទគាត់រួមពីនៃតែមួយប្រគួតទេសម្រាប់ម៉ាខាយណាអញ្ចឹងយំនឹងម៉ាខាយអាចចូលលេងបានហើយសម្រាប់កីឡាករខ្សែការពារគឺមានបាទសូមបេតូអ្នកចាំទីគឺមានដេគាតំបន់ប្រយុទ្ធគឺមាន Cristiano Ronaldo បាទហើយតំបន់បម្រើនឹងគឺមាន Bruno Fernandes បាទហើយក៏ដូចជា Sancho អាចនឹងនៅជាមួយ Ronaldo ចាំមើលមើលតើគាត់ដាក់តម្រង់ដដែលដែរឬអត់ដែលមាន Sancho នៅជាមួយនឹង Marcus Rashford បាទក្នុងតំបន់បម្រើបាទគឺមានបាទអាចមានអឺ ធម្មបាទអាចមានធម្មណៃបាទអាចមានប្រូណូហ្វឺណាន់ដេសបាទបែបមើលទៅប្រព័ន្ធនឹងពិបាកណាស់បាទអ្នកដែលដាក់មកនេះមើលទៅដូចជាមិនដែលមែនយូមិនដែលដាក់អញ្ចឹងបាទបើមើលតាមប្រព័ន្ធនេះគឺប្រើតម្រង3 4 3បាទតែមើលទៅដូចជាមិនដែលប្រើអញ្ចឹងទេបាទបើមើលទៅហ្នឹងគឺតំបន់ការពារហ្នឹងគឺមានម៉ាខាយបាទអាចមានលីនដលុបបាទ បន្តមកទៀតឆ្វេងស្ដាំហ្នឹងគឺមានអារម្មណ៍មិនប៊ីសាកាហើយជាមួយនឹងអលិចថេលេស4នេះមិនត្រូវបាទ4នេះមិនត្រូវបាទក្នុងនោះផងដែរសម្រាប់អាសនលបាទមានបញ្ហាកីឡាករបូឡូហ្កាន់បាទមានបញ្ហាជាមួយ COVID-19 ក្រេនីតសាកា បាទអត់បាន ចូលរួមទេអាចនឹងរយៈពេលយូរហើយបូកយោសាកាស្ថិតនៅក្នុងភាពស្រពិចស្រពិលសម្រាប់បូកយោសាកាណាបាទហើយមួយទៀតហ្នឹងគឺកូឡាស៊ីណា បាទកំពុងតែស្ថិតនៅក្នុងការព្យាបាលរបួសដូចគ្នាបាទក្នុងផងដែរតំបន់ប្រយុទ្ធបាទអាចនិយាយពីខ្សែការតំបន់ចាំទីមុនគឺរេមសដលបាទហើយតំបន់ប្រយុទ្ធនឹងគឺមានប៉ាទ្រិកអូបាម៉ាយ៉ាងបាទហើយតំបន់បំរើនឹងគឺមានអូដេហ្គាតបាទធូម៉ាប៉ាថៃបាទមាន Logan Ga Emil Smith Rowe បាទហើយជាមួយនឹង Martelini បាទ Martel បាទ Martinelli បាទតំបន់ការពារគឺមាន បាទ Tomiyasu បាទហើយមានដូចជាបាទមេកាហៀបិនវាយហើយជាមួយនឹងតាវ៉ារ៉េសបាទបើយើងព្រឹកធៀបកីឡាករនៃក្រុមទាំងពីរមកបញ្ចូលគ្នាយើងអាចទៅមើលឃើញថាកម្រិតរបស់ Manchester United ហ្នឹងគឺមានភាពល្អប្រសើរជាងប៉ុន្តែដោយសារតែមករយៈនេះគឺ Manchester United ហាក់បីដូចជានៅមានបញ្ហាមួយចំនួនបាទដែលមិនទាន់អាចមើលទៅឲ្យមានភាពល្អប្រសើរច្រើន បាទបើសិនជាយើងនិយាយបូកសរុបទៅវិញ បាទយប់នេះបើសិនជាយើងនិយាយប្រវត្តិក្រុមនៃពីរក្លឹបចាស់គ្នាគឺ Manchester United គ្រាន់បើជាង ជាពិសេសការប្រកួតក្នុងទឹកដី Old Trafford 5ប្រកួតចុងក្រោយបាទគឺ Arsenal គ្រាន់ជាង បាទកីឡាករគឺខ្ញុំផ្ដល់ជូនឲ្យ Manchester United គ្រាន់បើជាងបូកសរុបទាំងពីរទៅយប់នេះ Manchester United គឺអាចនៅក្នុងការយកឈ្នះទៅលើ Arsenal បាទនៅក្នុងរាត្រីនេះបាទមានលទ្ធភាពនៅក្នុងការយកឈ្នះទៅលើ Arsenal នៅក្នុងរាត្រីនេះបាទប៉ុន្តែ បើយោងទៅតាមបាទលទ្ធផល នៅក្នុងការប្រកួតរបស់ Manchester United កន្លងមកបាទខ្ញុំមើលឃើញថា អាចនឹងមានបញ្ហាមួយចំនួននៅក្នុងរាត្រីនេះហើយសម្រាប់ការដោះដូរគ្រូទៀតអញ្ចឹងខ្ញុំមិនដឹងថាតើយប់នេះលោក Michael Carrick នេះនឹងអាចប្រើនៅទម្រង់អ្វីសម្រាប់ Manchester United នៅក្នុងរាត្រីនេះទេបាទតែបើសិនជាយើងបូកសរុបសេចក្តីទាំងអស់បាទឃើញថា Manchester United មានលទ្ធភាពនៅក្នុងការយកឈ្នះទៅលើ Arsenal ប៉ុន្តែបើសិនជាយើងក៏លេខទៅមើលប្រព័ន្ធនៅក្នុងការលេងរបស់ Man U បច្ចុប្បន្នបាទប្រហែលប្រកួតចុងក្រោយនេះយើងអាចនិយាយបានថា Arsenal បែរជាមានលទ្ធភាពគ្រាន់បើជាងអញ្ចឹងបើយើងថ្លឹងថ្លែងទៅម្នាក់គ្រាន់ជាងម្នាក់បន្តិចម្នាក់គ្រាន់ជាងម្នាក់បន្តិចយប់នេះខ្ញុំផ្ដល់ជូនឲ្យ Manchester United ជាមួយនឹង Arsenal ស្មើគ្នាក្នុងលទ្ធផល1ទៅនឹង1បាទអឺ បាល់នេះបើសិនជាខ្ញុំខ្ញុំនិយាយត្រង់ណាខ្ញុំអត់បានកាន់ជើងអាសនលក្នុងនាមខ្ញុំជា fan របស់អាសនលទេប៉ុន្តែខ្ញុំមើលទៅមួយរយៈនេះសម្រាប់បាទ Manchester United ហាក់បីដូចជាបាទត្រូវបានអាសនលនឹងចាំកុកបាន ចាប់បានចាប់ពីប្រព័ន្ធលេងរបស់ Man U បានអញ្ចឹងយើងឃើញហើយ3រដូវកាលចុងក្រោយគឺ Manchester United អត់ទាន់ឈ្នះ Arsenal ទេអញ្ចឹងអាចនិយាយបានថារាត្រីនេះគឺជាត្រីដែលយ៉ាប់ណាស់សម្រាប់បាទ Man U បាទគ្រាន់ថាថ្ងៃនេះគឺ Michael Carrick ជាអ្នកដឹក អញ្ចឹងខ្ញុំផ្ដល់បន្ទុកឲ្យត្រឹមតែស្មើប៉ុណ្ណោះសម្រាប់ក្រុមទាំងពីរប៉ុន្តែបើសិនជាយើងនិយាយពីបន្ទុកលំអៀងបាទខ្ញុំនិយាយនេះគឺនិយាយប្រៀបប្រិមិត្តហើយបើសិនជាយើងបើសិនខ្ញុំនិយាយថាខ្ញុំកាន់ជើងខ្ញុំពេលប្រាប់តែកាន់ជើងត្រង់តែយប់នេះខ្ញុំបានកាន់ជើងនេះបាល់នេះអាចអាចនឹងបាទអាសនលយកឈ្នះវិញក្នុងលទ្ធផល2-1បាទបាទខ្ញុំវាកាន់ជើងអាសនលទេណាប្រិមិត្តណាបាទប្រិមិត្តដឹងស្រាប់ហើយតែខ្ញុំ អត់ចេះកាន់ជើងក្រុមណាទេ បាទឃើញមិនខ្ញុំថាអញ្ចឹងទេបាទបាទជាជឿថាវាយអាសនលហ្មងទៅហ៎យោយបាទហើយនៅនេះនេះផងដែរជម្រាបជូនទៅការប្រិមិត្តសម្រាប់គ្រីស្ទីណូរ៉ូណូគ្រាប់បាល់បច្ចុប្បន្ន799គ្រាប់ យប់នេះចាំមើលមើលតើពូដូអាចរកបានតែមួយគ្រាប់ទៀតទេបង្គ្រប់800គ្រាប់បាទបាញ់កញ្ជ្រួចម្ដងមើលបាទឲ្យគ្រប់800គ្រាប់នៅក្នុងរាត្រីនេះ ចាំមើលមើលតើរកបានដែរឬក៏យ៉ាងណា សម្រាប់ Cristiano Ronaldo ប៉ុន្តែមានមតិភាគច្រើនបានលើកឡើងថាយុគនេះទំនងនឹងអាច Cristiano Ronaldo អត់បានចូលលេងហើយគាត់នឹងការជាមតិលើកឡើងឯណាបាទបើសិនជាយើងនិយាយទៅខ្ញុំមិនទាន់បកស្រាយជូនប្រិយមិត្តបន្ថែមទេ បាទរងចាំបាទឲ្យការប្រកួតនេះចប់យើងនឹងបកស្រាយបន្ថែមទៀតតកតងជាមួយនឹងការប្រកួតមួយនេះបាទ